ហែងកាត់ទៅការលួយរបស់ហែងហ្នឹងណាវាសបាយឬមួយក៏ការលេងតបគុណហ្នឹងវាសបាយជាងណាបានរួចរបស់ឯងហ៎អូអញ្ចឹងខ្ញុំលួចរបស់ខ្លួនឯងមែនខ្ញុំប្រាប់ហែងណាបើសិនជាហែងនៅតែបន្តធ្វើទង្វើបែបហ្នឹងទៀតណាភាពខ្មៅងងឹតណានឹងលេបតបាក់ជីវិតហែងជាមិនខានទេហើយពេលនោះណាហែងគ្មានសំបីតែឱកាសឃើញពលឺថ្ងៃហើយយល់ទេឯងឯងជាអ្នកកែប្រែទង្វើរបស់ឯងហ៎ ព្រោះភាពខ្មៅងឹតណារស់នៅជាមួយឯងមិនមែនជាខ្ញុំទេពាក្យសម្ដីរបស់ឯងមិនសមនឹងទង្វើទេសុំទោសខ្ញុំមកខ្ញុំលើកទោសឲ្យព្រោះខ្ញុំយល់ថាយើងគឺជាមនុស្សនឹងគ្នាហើយខ្ញុំចាត់ទុកថាខ្ញុំឲ្យកដោខួបកំណត់របស់ខ្ញុំមកខ្លួនឯងសុំទោសហើយចាញ់ទៅមិនបាច់ចូលរួមក្នុងកម្មវិធីរបស់ខ្ញុំទេ មិត្តហើយណែទុកខ្ញុំជាមិត្តអត់ហែងអត់ព្រមចប់សោះមែនហ៎ថ្ងៃនេះខ្ញុំចង់សបាយខ្ញុំមិនចង់ស្រុះគ្នាមើលហែងទេរឿងរបស់យើងចប់គ្នាក្នុងនាមខ្ញុំជាអតីតមិត្តរបស់ឯងខ្ញុំមានពាក្យជូនពរឯង I wish you don't lose your mind Happy birthday Thank you អមលា Even though I lose something, I don't lose myself. What I lose was you, Ziv. You are wrong. Wrong. Wrong ព្រោះតែធ្លាប់រាប់អានមនុស្សដូចជាឯងហ្នឹងឯងខ្សែរឿងជីវិតរឿងនាងលាក់